មរដ្ឋាភិបាលវៀតណាមដែលដែលបានចុះហត្ថលេខាទទួលស្គាល់ច្បាប់នោះពី14ឆ្នាំមុននោះជាមួយ អង្គការសហជីវជាតិហ្នឹងខ្ញុំជឿប្រកាសថាមិននឹងរដ្ឋាភិបាលវៀតណាមចុះហត្ថលេខាទទួលស្គាល់នៅ ច្បាប់នោះមានអ្នកប្រាជ្ញខាងតំណាងខាងនៅប្រទេសវៀតណាមហ្នឹងបានសិក្សាច្បាប់ហ្នឹងរួចហើយបានទទួលស្គាល់ ធម្មតាបើបើមិនបានសិក្សាឲ្យច្បាស់លាស់ទេគេមិនដែលចុះសញ្ញាធម្មតាអ្នកណាមួយក៏ដោយខ្ញុំថាទៅប្រទេសមួយមួយសូម្បីតែប្រជាពលរដ្ឋម្នាក់ម្នាក់ហ្នឹងមិននឹងចោតលើខានៅនៅនៅសន្យាណាមួយកតិកាសញ្ញាណាមួយត្រូវតែបានពិនិត្យនៅអត្តបទសេចក្តីនោះឲ្យច្បាស់លាស់សិនបាន បានរួមចុះអត្តលេខាបាទដូច្នេះមិនមែនថា រដ្ឋវៀតណាមនឹងមិនដឹងទេគឺដឹងយ៉ាងច្បាស់ចឹងបងរឿងច្បាប់ហ្នឹងគ្រាន់តែថាខំលាក់បំបាំងតែឥឡូវនេះដោយបងតាំងមានភាសាចឹងលាក់មិនចិត្តទេពីព្រោះវាវាហោះហើរពេញអាកាសហ្នឹងហើយច្បាប់នោះហោះហើរពេញអាកាសម្លងប្រជាពលរដ្ឋខ្មែរក្រម ច្បាស់ជាដឹងខ្លះហើយប៉ុន្តែអ្នក ខ្លះដែលនៅនៅការមានការខ្លាចដែលដែលគេសន្លត់បំភ័យនោះណាវៀតណាមមិនមានតែបិទបាំងទេ អ្នកណាដែលព្យាយាមហែកកកាយចេញមកបំផិតបំភ័យសន្លត់ទៀតណាបំផិតបំភ័យមិនអោយខ្មែរក្រមនឹងធ្វើចេញមកបានជាផ្លូវការហើយដោយលោកទៀតថេនថាចោតចោតតែលែងសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិដែលខ្លួនឯងចុះសញ្ញាទទួលស្គាល់ថាជាឧបករណ៍ភារវកម្មនេះរឿងនេះវាវាមិនសមស្របទៅតែចោតថាអញ្ចឹងខ្មែរក្រមធ្វើអញ្ចឹងថាខ្មែរក្រមបះបោប្រតិកិរិយាឯណានៃវាគ្រប់បែបយ៉ាងទៅជាជាច្បាប់សិទ្ធិ ជនជាតិដើមដែលដែលចែងជឹងពីអង្គការសហប្រជាជាតិឲ្យទទួលស្គាល់សឹងតែ110ប្រមាណប្រទេសនោះមិនមែនធម្មតាណាពួកប្រទេសដែលមិនទទួលស្គាល់ចំតោះដូចជាអាមេរិកអូស្ត្រាលីញូហ្សេឡង់កាណាដាហ្នឹងគេមិនទទួលស្គាល់ក្នុងពេលហ្នឹងប៉ុន្តែមួយឆ្នាំពីរឆ្នាំក្រោយមកគេទទួលស្គាល់ពីព្រោះគេសិក្សាយកច្បាប់ហ្នឹងមកសិក្សាសិនដល់គេទទួលស្គាល់ទៅគេធ្វើលឹះលុបពីអាអាភាពដែលអ្នកដែលទទួលស្គាល់មិនតាំងពីដើមអើយមកហ្នឹងអាទទួលស្គាល់ឲ្យយកទៅសង្ងំចោលដូចវៀតណាមអញ្ចឹង អូស្ត្រាលីគេទទួលស្គាល់ព្រឹបចាប់ផ្ដើមគេលើកតម្កើងពួកជនជាតិដើមអាបូរីជីនីទាំងព្រាមអាមេរិកទាំងដែរលោកលោកណែប្រធាននៃប្រទេសលោកបារ៉ាក់កាបូណាគាត់ថាគាត់គាត់មិនត្រឹមតែចង់និយាយគេថាអាការទទួលស្គាល់ហ្នឹងមិនត្រឹមតែចេញតែវាចាសម្ដីទេគឺថាចង់អោយសកម្មភាពចេញធ្វើឲ្យគេឃើញថាអ្នកឯងទទួលស្គាល់ហើយទំនុកបំរុងជនជាតិដើមមែនអានោះបានបានវាពិតប្រកប អានេះហើយ New Zealand អីប្រទេសកាណាដាផ្សេងផ្សេងក៏គេទទួលស្គាល់លើពេញពិភពលោកហ្នឹងគេទទួលស្គាល់អស់នៅតែវៀតណាមទេដែលព្យាយាមបំបត្តិជាជាបំបត្តិដូច្នេះខ្មែរក្រមសពថ្ងៃហ្នឹងខ្ញុំជឿថាតាមសំណូមពរលោកប្អូនលីតន្តឹងហ្នឹងជារឿងមួយដែលត្រឹមត្រូវសងឲ្យខ្មែរក្រមយុវជនទាំងអស់ហ្នឹងគឺត្រូវតែ មានការតស៊ូភ្ញាក់រលឹកតតស៊ូសិក្សារៀនសូត្រនៅច្បាប់ច្បាប់នេះមិនជាឧបករណ៍មួយសម្រាប់យើងក្នុងការតវ៉ាដើម្បីសិទ្ធិសេរីភាពរបស់ របស់ជនជាតិខ្មែរក្រមយើង មិនមិនមែនរបស់បុគ្គលណាម្នាក់ទេប៉ុន្តែបើយើងចង់បានស្អីមួយយើងមិនធ្វើដោយខ្លួនឯងសួរថាមានអ្វីដែលចូលមកខ្លួនឯងឯងបានមានអ្វីដែលចូលមកទៅទេទេបានទេប្រសិទ្ធពុទ្ធលោកត្រាស់ថាហើយចង់បានផលតតសាងហេតុហ្នឹងហើយចង់បានផលតតសាងហេតុណាតែផលវាកើតមកពីហេតុ ហើយបើសិនជាអ្នកឯងហេតុមិនធ្វើឥឡូវហេតុគឺអ្វីហេតុគឺការសិក្សារៀនសូត្រនៅច្បាប់សិទ្ធិរបស់អង្គការសហប្រជាជាតិហ្នឹងបើយើងរាល់គ្នាមិនខំសិក្សាហេតុខំខំបំពេញការតបកិច្ចហេតុធ្វើមិនឲ្យចេះអាហេតុកើតឡើងចង់បានផលធ្វើអាហេតុហ្នឹងបើមកធ្វើឲ្យបានច្បាស់មើលអាហេតុដែលកើតឡើងនៃផលហ្នឹងដល់ធ្វើច្បាស់អាហេតុហ្នឹងទៅផលវាកើតឡើងឯងហ្នឹងឯងមិនបាច់ចាំទៅទៀមទាទេតែធ្វើឲ្យវាកើតឡើងដោយពុទ្ធលោកសំដែងចឹងវាត្រឹមត្រូវហ្នឹង